បានយូរស្រីរង្វាន់បាទបានតាមណាដងតតាមណាបាទកងខំកបាំងតណាកងកបាំងស្មារតីក្វៃរកកងកងកបាំងតដែរបាទពេលគួរជំរាបសេចក្ដីបងឆ្លងដៃបងតដែរបាទបាទសកម្មប្រកបវិញ្ញាបងបាទបីបងបាទពីរគ្រាន់បាទតាមមកគិតស្រាប់មួយយកមកគិតស្រាប់ដូច